ព្រាយពីព្រឹកមិញរីជុំវិញខ្មែរអា កាសចរគូលាប់លឿងក្រមសឃើញថាមិនល្អ ប្រហែលគ្នាស្រស់មួយណាដែលខ្ញុំ លួចស្នេហ៍គឺផ្ពាល់ខួចញញឹមជាងគេមានកែវភ្នែកស្នេហ៍ស្រស់ ខឹមថាបានក្រែងលោកមិនបានរកតែស្មានមិនត្រូវគេមិនដឹងខ្លួនលងលូអីលើខ្ញុំត្រូវខូចចិត្តម្នាក់ឯង បើភ្នែកខ្វាក់មិនឃើញស្រីនោះគ្មានអ្វី ខូចចិត្តសោះនេះភ្នែកភ្លឺឃើញខូចចិត្តអងស្រង មថាបានក្រែងលោកមិនបានរកតែស្មានមិនត្រូវគេមិនដឹងខ្លួនលងលូអីលើខ្ញុំត្រូវខូចចិត្តម្នាក់ឯង នៃខ្វាក់មិនឃើញស្រីនោះគ្មានអ្វីខូចចិត្តសោះនេះភ្នែកភ្លឺឃើញខូចចិត្តអង ស្រណោះខ្ញុំខ្លះទេ